no no សូមក្រថ្លែងគុំចំពោះបដិជគុណគុណចាស់គ្រប់ព្រះអង្គសូមជម្រាបសួរលោកលោកស្រីប្រិយមិត្តនិងមិត្តទូរទស្សនិកជនទាំងអស់ដែលនិយមតាមដានទស្សនាការផ្សាយបន្តផ្ទាល់របស់ ទូរទស្សន៍ KKCC TV ដែលផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលី ថ្ងៃនេះគឺជា ថ្ងៃអង្គារ400ខែប្រគុណឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនឹងថ្ងៃទី22ខែមីនា ឆ្នាំ2022 កម្មវិធីជួបជាមួយសិល្បករបានវិលមកជួបលោកលោកស្រីប្រិយមិត្តនិងមិត្តសាជាថ្មីអាសាជាថ្មីម្ដងទៀតតាមរយៈពេលវេលានិងម៉ោងដដែលដែលមានខ្ញុំបាទសិទ្ធសំណាងជាពិធីករហើយក្នុងថ្ងៃនេះគឺពិសេសពិសាមែនទែនដែលយើងបានសិល្បករដ៏ល្បីមួយរូបដែលយើងមិនគិតស្មានថាគាត់មានឱកាស អនុញ្ញាតឲ្យយើងចូលចូលសម្ភារនៅក្នុងកម្មវិធីសិល្បករក្នុងឱកាសនេះទេដូច្នេះកុំឲ្យខាតពេលវេលាយូរខ្ញុំបាទក៏សូមគោរពអញ្ជើញប្រិយមិត្តនិងមិត្តទូរទស្សនិកជនទាំងអស់មក ជួបជាមួយ លោកគ្រូនូសុបបាទបាទសូមជម្រាបសួរលោកគ្រូសុខសប្បាយលោកគ្រូសុខសប្បាយអរគុណជំរាបសួរបងប្អូនទាំងអស់ជាសេចក្តីគុណ និងអស់លោកលោកស្រីនិងបុកម៉ែមីមីទាំងអស់នៅឯនេះសមុទ្រក៏ដូចជានៅទូទាំងប្រទេសផងដែរបាទបាទហើយថ្ងៃនេះអឺអរគុណលោកគ្រូមែនទែនដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោកគ្រូមកចូលរួមក្នុងកម្មវិធីសិល្បៈរបស់ទូរទស្សន៍ KKCT TV របស់ខ្ញុំបាទនៅក្នុងការនេះបាទហើយបន្តទៅនេះគឺក៏សូម អឺគោរពអញ្ជើញប្រិយមិត្តយើងមកជួប ជាមួយលោកគ្រូជាវិចិត្រម្ដងវិញបាទសូមគោរពជម្រាបសួរលោកគ្រូបាទបើសំឡេងលោកគ្រូអត់ឮបាទបាទលឿនបាទសូមជម្រាបសួរអឺមិនអីទេសុខសប្បាយហើយជួបគ្នាវិញសុខសប្បាយទេបាទបាទខ្ញុំសុខសប្បាយធម្មតាហើយថ្ងៃនេះសុខសប្បាយមែនទែនហើយសប្បាយចិត្តមែនទែនដែលបាន ថ្ងៃនេះសិតតែមេកត្រាញហើយជាអ្នកលំអីសូមជំរាបសួរដល់មិត្តចាស់ថាមិត្តចាស់ទៅចុះអឺហើយយើងក៏ធ្លាប់ជួបគ្នាមែនតែនទៅតាំងពីការតាក់ទងគ្នារឿងច្រៀងចម្រៀងតាមរយៈក្រុមហ៊ុន តាំងពីក្រុមហ៊ុនថាមីជាដើមមកឆ្នាំ90ផ្លាយហ្នឹងបាទ94 95ហ្នឹងយើងក៏បានធ្លាប់ជួប សម្រាប់សម្ដាននឹងតាមសវត្ថខ្លះបាទទៅសេទៅដើម្បីនឹងអឺឲ្យជួយច្រៀងហើយដែលមានលោកវ៉ែនផាតក៏នោះហើយនិងលោកអ៊ុំតារាជាអ្នកសម្រួលតន្ត្រីហ្នឹងបាទហើយមកយល់សុកទុកសុំសួរកាត់មុខក្មួយពិធីករនេះយ៉ាងណាដែរអឺសឹបបាទផ្នែកសុខភាពវិញហ្នឹងអត់អីទេហ៎នៅមានកម្លាំងពលំអីធម្មតា អូកម្លាំងវាយើងវាចុះខ្សោយខ្លះហើយវានៅទៅត្រឹម70%ទេបាទវាវាបាន70%គាត់បានព្រោះយើងឥឡូវសិតតែ70 supply ហើយនេះប្រហែលហ្នឹង78ដឹង75 75ហ្នឹង75ឆ្នាំហើយបងប្អូនប្រិមិត្តបងខ្ញុំដល់2បងខ្ញុំដល់2ឆ្នាំហ៎បាទអូហើយប្តេញប្តេញបន្តគ្នាលោកគ្រូបាទហើយតង តាមតាន់គ្នាបាទហើយសុខភាពហ្នឹងហើយមេតខ្ញុំគិតថាប្រហែលជាដូចជាមិនអីទេពីព្រោះខ្ញុំដឹងថាអឺសិបអាចធ្លាប់ធ្វើជាពេទ្យខ្លួនឯងតាំងពីសង្គមចាស់ម្លេះមិនអញ្ចឹងហ៎ដូច្នេះគឺថាអាចមើលថែរក្សាបានល្អនៅប៉ុណ្ណឹងក៏ល្អដែរប៉ុណ្ណេះហើយសាច់ឈាមនៅស្រស់អត់ដែរតើបាទនិយាយតាមមកទឹកទៀត បាទអត់អីទេយើងរីករាយណាស់ហើយសប្បាយចិត្តផងដែលបានជួបគ្នាសាជាថ្មីម្ដងទៀតបាទរយៈពេលយូរហើយបាទហើយលឺសូទៅគេលោកគ្រូដែលអត់បានជួបមុខគ្នាលោកគ្រូបាទលឺសូតែគេនិយាយថាអូលោកគ្រូសិបឥឡូវហ្នឹងគាត់ដូចជាតរុនតរាខ្លះដែរហើយដូចជាឈឺខ្លះអីខ្លះបាទយូរហើយឈឺឮថាមិនសូវស្រួលហ្នឹងយូរហើយបាទតាំងពី2015 ក៏ទៅវា7ឆ្នាំដែរប៉ុន្តែអត់អីទេយើងខ្ញុំសង្ឃឹមថាប្រហែលជាយ៉ាងតិចណាគាត់សល់20ឆ្នាំអីទៀតដែរបាទអរគុណបាទចឹងអរេសบายចិត្តឲ្យច្រើនធ្វើដូចមិនដឹងណាយើងកុំឈឺណាហើយយើងធ្វើដូចមិនដឹងខ្លះទៅអារងឯងធ្វើអត់ដឹងខ្លះទៅក៏ប្រឡប់ទៅជ្រៀងទៅអីទៅ ហ្នឹងហើយហ្នឹងហើយហ្នឹងហើយសូមឲ្យតែខ្ញុំមកពេលដែលកាលនេះប៉ុន្តែឥឡូវខ្ញុំឈប់ហើយខ្ញុំជប់ធ្វើជាពិធីករអីហើយព្រោះយើងក៏វាចាស់ណាស់ទៅហើយដែរហើយមើលអាយើងធ្លាប់អារោស៊ីរបស់កាន់មីក្រូនឹងតាំងពីឆ្នាំ67 68មកគឺតែវាវាយូរណាស់ហើយនៅមុខក្បាលមីក្រូទៀតនៅស្រុកអូស្ត្រាលីនេះមកតាំងពីឆ្នាំ82មកក្បាលមីក្រូជាប់ នៅក្នុងមុខទេហើយនឹងរ៉ាឌីយ៉ូនៅរ៉ាឌីយ៉ូផងអីផងដល់អញ្ចឹងទៅវាប៉ុន្តែខ្ញុំទៅសារកំពង់កងខ្ញុំដែរដូចជាមិនទាន់អីប្រហែលល្អអីនិយាយច្រឡំល្អបាទពេលខ្លះឥឡូវហ្នឹងវាស្អាហើយវាស្អិតដោយសារស្លែងវាជាអាសាឡើងដែរហើយខ្ញុំហ្នឹងក៏បញ្ហាឈាមដែរវាជាឡើងដែរបើយើងថាមិនលេបទេគឺថាវាមិនអាចចុះបានទេយើងត្រូវតែប្រើថ្នាំជាប្រចាំជារៀងរាល់ថ្ងៃអញ្ចឹងបាទ4 5គ្រាប់ក្នុងមួយថ្ងៃអញ្ចឹងដែរ ចត្រាយមានប្រសាសន៍អញ្ចឹងទៅខ្ញុំសាសាខ្ញុំធ្វើពេទ្យណាខ្ញុំយល់ច្រើនបានសុខភាពខ្ញុំយល់បាទបាទខ្ញុំមែនតើនៅធ្លាប់រៀន3ខែដែរកាលឆ្នាំ71 72នោះមុនដំបូងនោះប៉ុន្តែដល់កាលហ្នឹងស៊ីមលេខ្ញុំកណៃចការមកទៅប៉ុន្តែដល់មើលទៅកាលហ្នឹងទៅហ៊ានវារបួសច្រើនពេកទៅខ្ញុំវាមិនសូវចូលចិត្តឈាម ក៏បដូរចេញពីហ្នឹងទៅនាំពួកនឹង200ផ្លៃអ្នកទៅស្តាខាងរដ្ឋយោនៅយូសេអានៅបៃចាន អង្គស្រួលយើងណាបាទបាទនឹង6ខែបានសេអាហើយបានមកធ្វើនៅ office នៅផ្នែក radio នៅសេនាធិការចការមូលនឹងវិញទៅធម្មតាអញ្ចឹងទៅហើយតាមការពិតបណ្ណាចេះចាក់ឆ្នាំចាក់អីនោះចេះចាក់តាំងពីឆ្នាំ6ផ្លាយមកនោះពីដើមក្មេង រកស៊ីបានតែកាលណាយើងចេះចាក់ឆ្នាំនៅស្រុកខ្មែរយើងសូមកាត់ប្រសាលោកគ្រូបន្តិចថាលោកគ្រូគ្រូពីរនាក់ហ្នឹងធ្លាប់ជួបគ្នា ធ្លាប់ធ្វើការជាមួយគ្នាការចំណនចំណនសង្គមឬក៏យ៉ាងម៉េចដែរលោកគ្រូអត់ទេអត់ទេខ្ញុំអត់ទេទៅបាទមិនដែរជួបគ្នាទេប៉ុន្តែគាត់ថាអឺខ្ញុំគាត់ធ្លាប់ដឹងបាទគាត់ធ្លាប់ដឹងថាមិនសូវគាត់ធ្វើអីខ្លះខ្លះពីដើមមកអញ្ចឹងទៅហើយក្រោយមកទៀតហើយកាលហ្នឹងខ្ញុំក៏ចេញពី ឆ្នាំ71 72នេះខ្ញុំចូលពេដាកូស៊ីខ្ញុំទៅបង្រៀនបាទហើយបង្រៀននៅហើយបង្រៀនសាលាឯកជនមួយចំនួនព្រោះដូចជាវិទ្យាឧត្តមយើងនៅក្នុងក្បែរពេលភ្លើអញ្ចឹងណាសាលាប្រៃវិទ្យាសាលាវិទ្យាឧត្តមសាលាតែខ្ញុំជាអធិការកិច្ចតំបន់ទី10នៅនៅចិត្តបឹងជប៉ុនឯងមកដុំមកវាមកគៀនបឹងជប៉ុនសំកសលហើយស្អីស្អីហ្នឹងខ្ញុំកាន់ផ្នែកបឋមសិក្សានៅហ្នឹងឯងក្រោយមកឆ្នាំ72ហ្នឹងបានខ្ញុំ assimilate ខ្ញុំ ទៅទៅហ៊ានទៅទៅហ៊ានទៀតទៅធ្វើចកម្មជំរាបជំរាបសួរលោកគ្រូវិចិត្របន្តទៀតថាសុកណាតលោកគ្រូនៅខាងណាដែរអសុកណាតខេត្តកំពង់ធំ នៅស្រុកសន្ទុកខេត្តកំពង់ធំអឺបាទលោកគ្រូនូសិបនៅខាងកំពង់ធំចុះលោកគ្រូជីវិចិត្រនៅខាងណាដែរបាទមកស្គាល់គ្នាអី បាទអត់ទេកើតកើតនៅខេត្តកណ្ដាលឯកោះធំប៉ុន្មានមករៀននឹងធ្វើការនៅភ្នំពេញទៅបាទអូអញ្ចឹងមកជួបគ្នាទៅតែស្គាល់គ្នាមែនมันជាស្គាល់ទេប៉ុន្តែអត់ពីអីហ្នឹងទៅឃើញគាត់អ្នកឲ្យខ្ញុំថតទៅថតឲ្យបងនៅវ៉ែនផាត់គាត់ធ្វើបត់ឲ្យនោះគាត់កំពុងធ្វើបែបបាទបាទជាអ្នកសម្រួលតន្ត្រី compositor composer composer បាទហើយជាមួយពេលខ្លះក៏លោកអ៊ុំតារាទៅប៉ុន្តែមិនដឹងយ៉ាងម៉េចឬសូថាគាត់នឹងក៏ទៅរន្ត្រីនោះដែរខ្ញុំមិនដែលជួបគាត់ដែរប៉ុន្តែគាត់សាច់រៀនហើយបងតារាបាទគាត់មានសង្សារគាត់នៅប្រទេសជប៉ុននោះតែបាទដូចឆាតរកដងអឺខ្ញុំទៅជួបម្ដងហើយជាមួយលោកថាច់សាលីសាអីហ្នឹងណា ហើយដល់ក្រោយមកលើកថាបានតែស្រីទៅស្លាប់ទៅបាទមែនតែទៅពីសង្គមខ្ញុំមិនដើរជាមួយពួកគាត់ហ្នឹងឯងពួកខ្ញុំក្មេងជាងគេខ្ញុំច្រើនជួនកាលជួបលោកតូតេងខ្លះថេតសម្បត្តិខ្លះហើយនឹងបើពួកនៃចម្រៀងអានឹងចៅស្រីជួបច្រើននិយាយច្រើនអីលេងហ្នឹងទៅចើលោកគ្រូនោះសុកខ្ញុំសូមជំរាបលោកគ្រូថាជំរាបសួរលោកគ្រូមួយថាលោកគ្រូអឺមូលហេតុអីដែលលោកគ្រូឈានជើងចូល ចាប់ជាសិល្បៈហ្នឹងលោកគ្រូអឺកាលហ្នឹងបើកាលវាយដាច់75អស់70អឺ79នោះបាទ79ហ្នឹងខ្ញុំព្រមមកភ្នំពេញពួកខ្ញុំមកធ្វើការខ្ញុំវិញខ្ញុំធ្វើការនៅទីពេទ្យវិទ្យាវេលាបាទដល់ទៅអត់បានមកទៅកាលហ្នឹងនៅធ្វើដំណើរស្មើជើងឡើយនោះ ហើយកាលនោះខ្ញុំមានខ្ញុំមួយមេដសាំងគាត់នៅគាត់ផ្លាស់មកនៅកំពង់ធំយូរឆ្នាំហើយគាត់ថាឯងមើលទៅនោះមកធ្វើនៅពេទ្យឯមកមកកំពង់ធំខ្ញុំក៏ឈានចូលធ្វើការនៅពេទ្យកំពង់ធំតែធ្វើពេទ្យកំពង់ធំហ្នឹងគឺបានប្រហែលជាខ្ទង់ប្រហែលបាទ10ថ្ងៃប្រហែលពីអាទិត្យពីអាទិត្យក្នុងហ្នឹងពួកខ្ញុំជាអ្នកចម្រៀងល្បីតាំងពីជំនាន់អ្នកចម្រៀងសិស្សវិទ្យាល័យប្រចាំវិទ្យាល័យកំពង់ធំហ្នឹង ទៅអ្នកខិតរបស់ខ្ញុំស្គាល់ច្រើនពួកអ្នកភ្លេងក៏ឃោសនាការហ្នឹងគេកំពុងហាត់ច្រៀងតែនឹងចម្រៀងតាក់ទាញណាជំនាន់ហ្នឹងគេចម្រៀងតាក់ទាញតាក់ទាញអូសទាញក្នុងព្រៃមកហើយទៅទៅក៏គេប្រាប់ថាមានអ្នកចម្រៀងមួយនៅរស់មួយនោះសិបបាទជាងនេះគង់ធំក៏ច្បាយខេតគេទៅទាញខ្ញុំយកមកពេលមកកាលហ្នឹងខ្ញុំនៅជាមួយលោកលោកវូកំប៉ោដុកទ័រលោកវូកំប៉ោ ហើយនឹងលោកអឺអីទៅក៏នៅខាងកាកបាសក្រហមអាហ្នឹងក៏នៅជាមួយប្រពន្ធគាត់ដុកទ័រដែរអ្នកស្រីអង្គរឹមបាទតែនៅជាមួយទៅក៏ខ្ញុំថាអើយសឹកបើគេធ្វើការសឹកឯងហើយធ្វើម៉េចព្រោះការហ្នឹងចម្រៀងយើងហៅថាចម្រៀងអំពីវនីវខ្ញុំនឹកឃើញនឹកឃើញថាបើចម្រៀងអំពីវនីវខ្ញុំចូលទៅដល់ថាចូលបម្រើជាតិទៅចុះថាក្នុងនៃបម្រើជាតិទៅ ខ្ញុំប្រមាណឃោសនាការហ្នឹងគេមិនឲ្យខ្ញុំផ្ដាច់ទេគេឲ្យខាងលោកវូកំប៉ោនឹងឯងឲ្យខ្ញុំកាន់នៅ dispenser នៅនៅប្រចាំសិល្បៈបាទនៅសិល្បៈច្រើនប្រមាណ100នាក់នោះដល់មានលខោនប្រសាក់មានលខោនទីគេមានរបាំមានអ្នកធ្វើការភ្លេងសម័យអីទៅដល់ខ្ញុំវានៅជាតួឯកនៅក្នុងប្រចាំភ្លេងសម័យហ្នឹងទៅខ្ញុំនឹកឃើញថាជាមិនរួចដដែល ជាមរួចដែរខ្ញុំប្រគល់អីវ៉ាន់នឹងទៅពេទ្យវិញទៅខ្ញុំថាជាមរួចណាណោះសំដែងផងយប់ឡើងដេកមលក់តែលោកតាឆេងផុតនឹងតិចក៏គាំងបន្តិចថានេះខ្ញុំខាងសិល្បៈនឹងតិចអាខ្លះវាលបួសរំទៅត្រូវរំហេរំអីទៅលបួសត្រូវហេធ្វើអីទៅខាត់ដងវាអនុសាវរីយ៍ច្រើនតែនឹងជុំគ្នាលោកតាឆេងផុតក៏នៅនឹងដែរបាទខ្លះនៅអានេះសិល្បៈកំពុងធំខ្លាំងណាស់ល្បីគ្រូគ្រូវិចិត្រសិល្បៈខ្លាំងចិត្ត ធំទាំងអស់ចេញចេញភ្លាមនោះលោកឆេងផុនអីគាត់ទៅនៅកំពង់ធំវិញអត់នៅពេញដែរអត់នៅបូសានៅពេញដែរអត់នៅគាត់ចូលមកគាត់នៅកំពង់ធំព្រោះគាត់នឹងគាត់ពលាទៅទៅនៅសណ្ដានហើយសណ្ដាននៅក្នុងខេត្តកំពង់ធំដល់មកគាត់ចូលសិល្បៈអភិបាលសិល្បៈហ្នឹងល្បីកំពង់ធំខ្លាំងណាស់មានណាលើកំពង់ធំទេដល់ក្រោយមកគាត់ទៅទៅយូលីហ្នឹងគាត់រដ្ឋមន្ត្រីក្រសួងសិល្បៈហ្នឹងឯងខាង អូលោកពៅយលីនៅរស់ទេកាលហ្នឹងស្លាប់ហើយកាលហ្នឹងគាត់នៅរស់ពៅយលីលោកលោកសេងផុនហ្នឹងគាត់ពីដើមគាត់នៅរំហើយលខោនខោលណាបាទខ្ញុំស្គាល់គាត់បាទ ដល់គាត់ស្លាប់ទៅគេដឹងថាមានបន្ទាប់ពីពុយលេងគឺមានតែគាត់ហើយមានតាជីផុនក៏ជឿគាត់តែគូធំធំការនឹងនៅជាមួយលោកខងធុនហាក់ហងអីនឹងពីដើមមកតែគូធំធំជាមួយពេជ្រទុំកវលតូតអីហ្នឹងហងហងតូតហងអីហ្នឹងបាទការនឹងខ្ញុំស្គាល់ទាំងអស់ព្រោះខ្ញុំស្គាល់ព្រោះជំនាន់ហ្នឹងខ្ញុំប្រាថ្នាប្រឡងចូលសិល្បៈដែរបន្តខ្ញុំក៏ឲ្យ School of Art អត់ឲ្យចូលសិល្បៈសោះតែលោកគ្រូបានបានបានបានប្រឡងខាង ចូលសិល្បៈអត់ហ្នឹងហើយបំណងប្រាថ្នារបស់លោកគ្រូដែលមានការជំនាន់មុនខ្ញុំប្រឡងខ្ញុំប្រឡងចូលសិល្បៈប្រឡងជាប់ហើយដូចថារៀបផ្អាវមកទាំងទៅបងខ្ញុំមួយដែលរៀនដុកទ័ររៀនមេដសាំងថាហើយទៅណាទៅនៅពេញរៀនសិល្បៈទៅបងខ្ញុំថាអត់ឲ្យចូលសិល្បៈទេទុកមកចូលលើអត់ឲ្យមកទៅគ្រូទៀតខ្ញុំប្រឡងជាប់ចម្រៀងកូរ៉ាល់ខ្ញុំប្រឡងជាប់តាំងពីបាល់លេខ្ញុំជិតជាប់ដែរខ្ញុំជាប់ជាមួយសេះខាងនេះ ដាក់មីប្លុកមួយចំដែររំបានលេប្រព្រឹមមួយចុងណាហ្នឹងទៅខ្ញុំចិត្តតែខាត់ម៉ែឪបងប្អូនខាត់ឲ្យចូលសិល្បៈតែជិះមិនរួចនៅខ្ញុំចូលដដែលតាំងពីថ្ងៃអ្នកចម្រៀង Choral ជើងចាស់មួយ នៅនៅនៅ Sydney រាល់ថ្ងៃហើយក្រោយមកគាត់តែនៅជាមួយប្រគំណាស្មៃស៊ីនោះទៅហើយគាត់ធ្លាប់ដើរតួលេងជាមួយ Magic ជាមួយ Bisvet ទាំងអស់គ្នាហ្នឹង រឿងកាលហ្នឹងសម្ដេចតែងប្រមាណរឿងហ្នឹងនៅនេះមួយដែរនៅស៊ីដនីមួយដែររឿងបូរ៉ានៅនៅក្រៅប្រទេសណានៅអាមេរិកហ៎មកទេនៅនេះមួយនឹងអ្នកណាមួយខ្ញុំស្គាល់តែខ្ញុំស្គាល់ច្រើនណារឿងបូរ៉ាយេអភ័យនិយុត្តលោកគ្រូអភ័យនិយុត្តបាទវាមនុស្សច្រើនមកឃើញស្គាល់ពួកខ្ញុំនៅជាមួយតាំងពីជាមួយនាងភេងសតារាសិនសវណ្ណារីអីហ្នឹងសិតអូរ៉ាជាប់ព្រម ព្រោះខ្ញុំខ្ញុំហើយតែគាត់យកមកគាត់ទៅនៅដើរតាមជាមួយបកូនណារហូតទៅបាទអូខាងខាងហ្នឹងវាអ្នកចម្រៀងកកោរ៉ាមានស្រីស្រីមានតែ6 7នាក់មានសុយសរឹមមានពេញសារាពេញមានអ្នកគាត់អ្នកស្នេហ៍អ្នកស្រែកគេហៅស្រែកវពីគ្រូអីហ្នឹងគាត់សំលេងបានណាខ្ពស់បាទអញ្ចឹងចូលសំលេង សូប្រណូគេយកសម្លេងអាល់តូទៅទៅទៅទៅប្រណូអាល់តូណាយគាត់នៅនៅរូបមួយនៅនេះបាទអើខ្ញុំមិនឲ្យចូលក៏គ្វាងរហូតតែមកចូលមកចូលមក79នេះទាញអូសទាញមិនណាបាទបាទដូច្នេះអឺដើម្បីឲ្យលោកគ្រូទាំងពីរសម្រាប់មួយផ្លេតខ្ញុំសូមគ្រប់ប្រិយមិត្តនិងមិត្តទូរទស្សនិកជនមកទស្សនាបទ ដែលលោកគ្រូបានសម្ដែង តាំងការចំនួនលោកគ្រូកំពុង តែល្បីទសវត្ស90នោះគឺបទជុងក្រែគឺសូមព្រៃបាទបាទជុងក្រេបុរាណបាទសូមប្រិយមិត្តនិងមិត្តទូរទេសសិជនទស្សនា Amém. កច្រើនលោកគ្រូរស់រស់កលួចលោកគ្រូសូមសួរមួយទៅថាលោកគ្រូអាចអឺប៉ាន់ស្មាននេះបត់នេះគឺ លោកគ្រូធាត់នៅ អំឡុង ឆ្នាំប្រហែលណាគឺអាចចាំហ៎កៅជាងកៅជាងកៅមិនដឹងកៅប្រហែលកាលហ្នឹងបាទបាទបាទបាទបាទកាលហ្នឹងថតជំនៅភ្លេងយុទ្ធនិរមបាទគឺបត់អឺ វាប្របីនៃសំហើយគួផ្សំនឹងភ្លេងខ្មែរនិងសំឡេងដល់ក្រអួនក្រអៅរបស់លោកគ្រូទៀតគឺធ្វើឲ្យបទចម្រៀងកាន់តែពិរោះទៅមាននិយាយចឹងនៅនឹងមានមួយ មានបទសំពងណាសំពងកាចាបាទសំពងតើតែឆែកមើលសិនលោកគ្រូអូប៉េរ៉ាទ័រឆែកមើលបាទបាទសំពងកាចានេះខ្ញុំថតរូបដូចគ្នាប៉ុន្តែវាមានពីរ អាមួយទៀតខ្ញុំជិះជាមួយសឹមសច្ចានៅលើឆាកអាមួយទៀតថតនៅទេសភាពដូចមិញអញ្ចឹងនៅភ្នំតាម៉ៅថតឃើញនៅភ្នំតាម៉ៅក៏ព្រោះដែរបាត់នឹងព្រោះហ្នឹងបាទបាទបាទអរគុណលោកគ្រូអរគុណចំពោះបទចម្រៀងដល់ព្រោះហើយចំពោះសំណួររបស់ខ្ញុំបន្តទៅ គឺលោកគ្រូអឺមានចែករំលែកបទពិសោធន៍របស់លោកគ្រូនឹងជូនដល់កូនមាន ក្មេងៗចំនួនក្រោយបង្រៀនកូនក្មេងកូនកូនកូនខ្មែរចំនួនក្រោយ ដើម្បីបន្តវេនពីលោកគ្រូលោកគ្រូមានកូនសិស្សខ្ញុំច្រើនបាទខ្ញុំបង្ហាត់កម្មវិធីកាលនៅ CTN ហ្នឹងខ្ញុំបង្ហាត់រាប់ខែពួកខាងក្រៅថាយុវវ័យ challenge មកប្រឡងហ្នឹងណាមុនប្រឡងខ្ញុំបង្ហាត់ដល់របៀបពីការមិនបង្ហាត់តែច្រៀងបង្ហាត់តាមពីរបៀបឡើង ឆាកកាន់មីក្រូហាត់របៀបរបបទាំងអស់កាលឡើងលើឆាកឲ្យសំលេងស្រែកហាត់ស្រែកណាក្រោយទៀតបង្ហាត់បុយបិនបុយបិនហ្នឹងគឺក្រោយឆ្នាំក្រោយបុយបិនហ្នឹងគឺល្បីជាងគេថ្ងៃដូចមិត្តខេមអីហ្នឹងតែតកោសិស្សខ្ញុំហ្នឹងបាទមិត្តខេមបុនជំនោនៅសិស្សខ្ញុំគឺបាយហើយបាទបាទពួកសិស្សខ្ញុំច្រើនខ្ញុំបង្ហាត់នៅពួកអរិញ ខាងពេជ្រកំពង់ឆ្នៃនៅទីទួអាស៊ីអាគ្នេយ៍អីបាទព្រោះតែខ្ញុំច្រើនណាស់បាទចាំបានន័យថាមានអ្នកស្នងតកូល ស្នងលោកគ្រូច្រើនហើយលោកគ្រូក៏បានចែករំលែកនៅបទពិសោធន៍អឺផ្នែកខាងសិល្បៈហ្នឹងដល់ពូនខ្មែរចំណាក្រោយច្រើនដែរបកមកលោកគ្រូជាវិចិត្រវិញលោកគ្រូបានតសេបទអឺខ្លះជូនលោកគ្រូនោះសពដែរមែនទេ គ្រូបាទបាទមានមានច្រើនដែរហើយកាលហ្នឹង ឆ្នាំ94 95ហ្នឹងប៉ុន្តែឥឡូវហ្នឹងយើងខំជេតទៅរកអាឌីហ្នឹងឥឡូវហ្នឹងដល់វាកោច្រើនពេកវាមិនដឹងនៅឋានៈខ្លះតើឃើញមិនដឹងវាចំណងជើងព្រោះឲ្យចាំអត់ចាំទេព្រោះតសេហ្នឹងកាលហ្នឹងជំនាន់ហ្នឹងប្រហែលជា100ផ្លាយបត់ដែរឆ្នាំ95ឆ្នាំ8តាំងពី86មក80សរសេរឲ្យនៅនេះខ្លះផងអីខ្លះផងហើយ ក្រោយក្រោយមកទៀតហ្នឹងក៏ផ្ញើទៅអ្នកជំនាញក្មេងសម័យថ្មី ថ្មីហ្នឹងមួយចំនួនដែរអឺពេលអត់ចាំទេម្នាក់ម្នាក់មកឲ្យពួកដែលក្មេងក្មេងបងប្អូនដែលមកច្រៀងឯងជួនកាលម្នាក់4 10បទម្នាក់4 10បទហើយគេចេះសុំនោះមកចេះច្រៀងខ្ញុំមិនដែរខ្វល់គេចង់យកទៅកែតែយ៉ាងម៉េចខែទៅហើយអឺបើសិបវិញខ្ញុំមកឲ្យទៅច្រៀងប្រហែលជា6 7បទដែរទៅដឹងបាទប្រហែល8 7 10បទលោកគ្រូអាចអាចរៀបរាប់បទ ចំណងជើងរបស់បានអត់ទេវាវាទៅរកអានេះអា CD មួយហ្នឹង វាមិនដឹងថាដាក់កប់ទៅទៅណាទៅពីរដងហើយហ្នឹងហើយបាទបាត់កប់ទៅពេកគ្រូទូសិបគឺពិបាកចាំព្រោះអ្នកនិពន្ធឲ្យច្រើនពេកខ្ញុំទៅស្លេខ្លួនឯងហ្នឹងក៏អត់ចាំខ្លះដែរដូចជាអេ ក៏នៅនឹកអត់ឃើញមួយទេនេះអត់សុងស៊ីដាក៏ថតអត់ឲ្យឲ្យខាងសុងស៊ីហូនខ្ញុំថតដែរសាយន្តរាលោកគ្រូនោះសឹបអឺសូមជំរាបសួរមួយលោកគ្រូដែលអញ្ជើញមកប្រទេសអូស្ត្រាលីទេលោកគ្រូដែលអញ្ជើញមកសុខក្រៅហ៎បាទហ្នឹងឆ្នាំ9ជាងខ្ញុំភ្លេចទៅបាទខ្ញុំទៅលើជំនាន់ហ្នឹងទៅជាមួយព្រោះព្រោះមានខ្ញុំ មានខៃប្រសិទ្ធជបវណ្ណៈបាទបាទហើយមាន អឺអំពូទីវីអ៊ុំសវណ្ណីនិងមាសម៉ាលីបាទបាទដល់នឹងតាមនោះពួកយើងនេះអានោះគឺគឺ sponsor សមាគម sponsor មកឬក៏យ៉ាងម៉េចលោកគ្រូអាចចាំនៅចាំទេលោកគ្រូខ្ញុំវេតអូលោកគ្រូជាវេតតិចនេះជាវេតទៀតបាទបាទមិនមែនតែទៅខ្ញុំគ្រាន់តែឲ្យឈរឈ្មោះទេប៉ុន្តែយកឈ្មោះសមាគមហ្នឹងយកសហគមន៍ហ្នឹងយកទៅធានាអឺហើយ បាទមួយចំនួនហ្នឹងខ្ញុំពងទេឈ្មោះទៅហើយស្រ័យអីចឹងទៅថាយកអ្នកណាណាអីចឹងណាពីព្រោះចំនួនតាំងពីអ្នកសិល្បករសិល្បករនីមកទាំងអស់ហ្នឹងចន្លោះមួយដែលខ្ញុំអត់បានទៅជួបនៅព្រោះកាលហ្នឹងខ្ញុំប្រហែលជាទៅរដ្ឋណាផ្សេងទេប៉ុន្តែហ្នឹងទៅមកជាមួយហ្នឹងមួយយុបបណៈមួយខៃពិសិដ្ឋហ្នឹងមកលើកក្រោយប៉ុន្តែខ្ញុំជួបពួកហ្នឹងមកលើកទី1ទាំងអស់បាទມັນចន្លោះពីខ្ញុំពីព្រោះកាលហ្នឹងខ្ញុំនៅដើរធ្វើជា ពិធីករអីចឹងទៅណាគ្រប់ទាំងទូទាំងទាំងយន្តយន្តអូវណ្ណក្រោយមកបាទជួបទៀតអញ្ចឹងបាទធ្វើលោកគ្រូទាំងពីរជួបគ្នានៅលើឆាកតន្ត្រីមែនទេលោកគ្រូស្គាល់គ្នាបាទបាទទៅមុនខ្ញុំនាង ខុនមណា ដែលស្គាល់ខុនមណាដែរបាទបាទខុនមណាទៅមុនទៅមុនមួយហើយ តាំងពីជួបមុនដំបូងព្រោះអ្នកដែលមកមុនដំបូងគេបងអស់ហ្នឹងគឺពួកទេវីទេពដិននរោមួយមិត្តភក្តិជើងចាស់មួយបើឥឡូវគាត់ស្លាប់ហើយគាត់នៅឃោសនាការដែរពួកមិត្តមិត្តភក្តិយើងហ្នឹងលោកបាទអាវីអំពោទេវីទៅជាមួយខ្ញុំលើកទី2ការលើកទី1ទៅរោខ្ញុំចង់និយាយមកលើកទី1បាទទី1ហ្នឹងជាមួយទេវរិទ្ធោនារាទេជាមួយគាត់ជារដ្ឋលេខាធិការនៅក្រសួងឃោសនាការដែរពីដើមក៏គាត់ នៅក្រសួងឃោសនាការដែរ ជាមួយតែនឹងគាត់មកជួបខ្ញុំហើយបានគាត់និយាយថាហុយសាននៅខ្ញុំក៏ដល់94ខ្ញុំទៅទៅបានតែញ៉ាំជុំគ្នានឹងនៅអា Riverside អាឆ្នេរទន្លេហ្នឹងជាមួយហុយសានមួយអីហ្នឹងលោកនេះតាមស្រាប់ថ្មីថ្មីនេះលោកស្អីគាត់ឡើងជារដ្ឋលេខាមកអាយុធបាទមកជួបខ្ញុំដែរមុនវិញបាទគាត់ទៅមួយមកជាមួយទីបរិញ្ញា បាទបាទហ្នឹងមកលើកទី1បាទហើយគាត់ក៏មកជួបនេះទៅគេក៏គាត់សួរគេទៅរកទូរស័ព្ទខ្ញុំគាត់ក៏ខលមកហៅខ្ញុំទៅជួបនៅកន្លែង Candy High Carnival ណា Wine Eagle Hall បាទកណ្ដឹងមកប្រហែលអ្នកមួយមកយប់មកអីហ្នឹងហើយដារ៉ូអីហ្នឹងដល់94ហ្នឹងខ្ញុំទៅជួបគាត់ទៀតហើយទៅទៅញ៉ាំជុំគ្នានៅឆ្នេរចលេទៅជួបហុយសាន់ហុយអីហ្នឹងទាំងអស់គ្នាហ្នឹងទៀត បាទហុយសានខ្ញុំជួបគាត់ដែរខ្ញុំជួបគាត់តែបងហុយសានព្រោះកាលហ្នឹងចំណុចសង្គមហ្នឹងខ្ញុំពួកម៉ាក់ជាមួយនឹងកូនប្អូនគុំជំរឿនខ្ញុំដើរមួយគុំចាត់ចាគុំចាត់ថាពីព្រោះខ្ញុំថតអនទៅអីជិលអាហ្នឹងស្បកាហ្វេពួកនឹងខ្ញុំអត់ជួបទេក្រោយមួយឆ្នាំ79ហ្នឹងខ្ញុំជួបតាលោកសំបលូនជួបសារាវុធជួបអឺ ស្មៀនឆនឪពុកឆោមចវិននេះបាទបាទហើយសៃមតុំជួបខ្ញុំមុនគេគាត់មកមកខ្ញុំទូទាយគាត់ចង់មកលេចដល់បាត់គាត់ខ្ញុំថាទៅអង្គការទេសារាវុលវាយលេខអតអីទៅតើកន្ទុំថ្ងៃទៅអង្គការទេដល់ទៅបាត់3ខែសាមកជុំនៅស្វាយស៊ីសផុនវិញសាមុខឡើងស្លាំងខ្ញុំសួរថាមិននៅណាអង្គការហៅ ថៃវាចាប់ហើយវាយកទៅទម្លាក់ភ្នំដងរៃវាដេញបាញ់ទៅលើរថមកមកមួយមកវិញបាទលើថាលើថានៅនៅអាមេរិកកាំងហ្នឹងលោកគង់បាទបាទឥឡូវគាត់ទៅអាមេរិកកាំងហើយក្រោយមកបានជួបឈុនម៉ាណាឈុនឡៃបាទខ្ញុំសរសេរណាគេប៉ុន្តែសបាយខែកាលហ្នឹងគេតឹងរឹងណាគេតឹងរឹងអំពីចរិតចរិតមនុស្សគេរួមមនុស្សរួមទុំចរិតទុំវាឡាឡើត វាឡាឡាតាមដើមមកវាអាទុំវាពួកម៉ាក់ជាមួយនាងឃ្លោកសមេនអូអញ្ចឹងគាត់ហ្នឹងគាត់ដើរទួដឹងស្រាប់ហើយស៊ីសម្បំពីដើមយើងឃើញស្រាប់ហើយឆាល់ហ្មងបាទឆាល់ជាងប៉ែនរមឆាល់ជាងអីទៀតព្រោះអើខ្ញុំធ្លាប់ជួបបាទក្រោយមកបានខ្ញុំជួបប៉ែនរមជួបជនបណ្ណាជនបល័យខ្ញុំសរសេរឲ្យគាត់ប្រហែលបត់ដែរកាលនៅតាមជ័យដែរនេះហ្នឹងសរសេរយកទៅអាមេរិកពួកហ្នឹងទៅអាមេរិកទាំងអស់ជាមួយជនបណ្ណាជនបល័យពីមតុំស្អីស្អីហ្នឹង បាទហើយប៉ែនរមបងអូនប៉ែនរមហ្នឹងបាទពួកនោះដល់ខ្ញុំមករមឯនោះដល់ជាមួយគ្នាមិត្តភក្តិជាចាស់បើឥឡូវគឺថាគាត់ស្លាប់ហើយលោកហ្នឹងគាត់ធ្លាប់លេងជាមួយ នៅលោកមួយថៃសម្បត្តិដែរលោកពេញមេហ្នឹងគាត់តែមិនដែរបើឥឡូវលោកថាស្លាប់ហើយបាទគាត់មកកាន់ solo guitar ដែរបាទបាត់អាយុប៉ុណ្ណាខ្ញុំឆ្នាំអ៊ូគីបាទបាទពីខ្ញុំប្រហែលថ្ងៃមុននេះខ្ញុំឃើញមួយ ទេចំហៅគាត់ធុលធុលអាចអាចអូមកអាចអុកសម្អាតហ៎យាយអុកសម្អាតយាយយាយយាយបើខ្ញុំហៅឈ្មោះក្រៅទាំងធុលធុលឃើញឃើញនៅរួមឃើញនៅក្នុង YouTube បើឃើញសរសេរបត់ឃើញអី organize បាទបត់កំពុងតែផលិតបត់ថ្មីថ្មីច្រើនណាលោកគ្រូអុកសម្អាតបត់ធ្វើបរោះបាទបាទបត់តែម្ចាស់រកម្ចាស់បត់ស្អី កើនរំដួលជ្រួលតាមគេថាគ្រូបាទខ្ញុំឥឡូវវានៅតែអាមនោគមអាបត់ចាស់ចាស់ហ្នឹងឯងគឺថាឲ្យរបៀបបត់ចាស់ខ្ញុំមិនដែរចោលទេស្ដាប់មិនចេះធ្វើញើបាទអត់ធ្វើឲ្យផលិតធ្វើបត់ភ្លេងតាមរបៀបការចំនួនដើមនឹងច្រើនជាមួយនឹងបងនឹងពីដើមគាត់អត់ទៀងទេគាត់អ្នកវៃស្គរបាទបាទវៃស្គរជាមួយម្នាក់ទៀតភាពហើយជាមួយខ្ញុំ មិនចរិតកុំណាមានមិនចរិតកុមារហើយអុកស៊ីណារ៉េតខ្ញុំក៏ធ្លាប់ជួបដែរខ្ញុំដើរជាមួយគាត់បាទហ្នឹងទី73មុនស្លាប់ទៅជួបខ្ញុំទាំងអស់អនៅអញ្ចឹងពីដើមមានណាលេងមានអុកស៊ីណារ៉េតលេងអាហ្គីតាពីក្រោយខ្នងលើក្បាលលើអីហ្នឹងតាមពួកជំពូកអន្តណាហ្នឹងបាទធ្លាប់ដើរជាមួយគ្នាហ្នឹងឥឡូវស្លាប់អស់ឃើញកូនគាត់នៅម៉ានអ្នកនៅមួយពួកក្រុមចចកសមុទ្រហ្នឹង ពេកកូនគាត់ដូចដកអស់លីងហើយដកចេញពី CTN អស់លីងគ្នាទៅទីណាត់ទីណៃទៅដល់លីងហ្នឹងកូនហ្នឹងឃើញកូនគាត់នៅពីបីនាក់ហ្នឹងលេងហ្នឹងអារុនអារុនអាមួយតោខ្ញុំជួបម្ដងនៅកាលហ្នឹងអាក្មួយខ្ញុំវានាំទៅតាទៅទៅសារវាកំពុងលេងហ្គីតានៅលើឆាកនោះសារវាលើកដៃមកកូនគាត់ហ្នឹង ពួកនឹងលេងល្អពួកក្រុមនឹងពួកក្រុមបានសាណាមិនថ្មីនឹងលេងល្អលេងដូចមិនខុសពីឪពុកប៉ុន្មានទេឡំចាំឡំចចកសមុទ្រអីហ្នឹងគឺ បានមកលេងនៅស៊ីដនីយើង ប្រហែលដងដែរតើបាទខ្ញុំយកមក2ដង3ដង3ដងបាទបាទធ្លាប់មកលេងបាទជំរាបសួរលោកគ្រូនូសឹបលោកលោកគ្រូនៅនៅចំណាស់ប៉ុណ្ណឹងលោកគ្រូនៅ ជ្រៀងនៅជ្រៀងបានទេលោកគ្រូហ៎ បាទខ្ញុំនៅជាងកើតតាបាទបើសិនជាមានអ្នកគេអញ្ជើញលោកគ្រូទៅជាងអីលោកគ្រូនៅតែទទួលអឺសូវហ្នឹងខ្ញុំជាងកម្មវិធីគ្រប់កម្មវិធីកម្មវិធីតាអីគេខ្ញុំជាងនៅហាងមួយប្រចាំហាងមួយបាទក្នុងការតាមខេត្តតាមអីដែរទៅប្រឆ្ងាយពេកខ្ញុំទៅមិនរួចព្រោះជើងខ្ញុំពិបាកបាទបាទ ឥឡូវចិត្តចិត្តហ្នឹងចិត្តពេញអី75នៅច្រៀងបានលោកគ្រូមិនធម្មតាយើងចឹងដែរនិយាយទៅចឹងដែរគឺមកដល់ក៏ឲ្យពោខ្ញុំអាយុវែងលោកគ្រូអាយុវែងគ្រូអត់ដល់ឡើយថាដូចសាសំណាងដែរព្រោះនៅបានរស់រៀមច្បងមួយចំនួនគាត់គេនេះចែកខាន ទៅដោយអយុធធម៌ជាទីបំផុតបាទដូចទីសមុទ្រអីខ្ញុំអត់ម្ដងគាត់ បាទហ្នឹងក៏ដុកទ័រដុកទ័រលោកលោករតគុតលោកលីកំសានលោកអីជំនាន់ហ្នឹងគាត់ខ្ញុំប្រឡងជំនាញឆ្នាំ72អាឡង72ដល់ជាប់ទៅអឺដុកទ័រដុកទ័រអត់ដឹងហ៊ានប្រឡងគាត់ថាអូយដឹងប្រឡងអញ្ចឹងទីធ្វើកដោឲ្យដល់ទូទួអើគាត់ណែនាំឲ្យជួបគាត់ឯងព្រោះកាលហ្នឹងសូមម៉ាត់ពីសមុទ្រគាត់បើកលុយប្រាក់ខែមួយខ្ញុំគាត់បើកប្រាក់ខែ បើកគាត់ទៅគាត់អាស៊ីមីលេទៅគាត់បើកប្រាក់ខែមួយខ្ញុំនៅម៉ាឡេស៊ីសងទេលន់ហ្នឹងបាទជួបទៅអ្នកបើកទេមិនដែលជួបនៅជួបគាត់ទៅជួបម្ដងទុកទៅឲ្យទៅជួបដើម្បីខ្ញុំបានទទួលដំបូលមានពីគាត់ណាបាទខ្ញុំបាទថាបងអូនឯងសម្លេងលោកនេះកំសាន្តហ្នឹងជួបជួបខ្ញុំបានដល់ដែរជំនាន់76 77ហ្នឹងក៏គាត់មកជួប គាត់ជួបប៉ុន្តែគាត់មកគេបញ្ជូនមកពេទ្យខាងកំពង់ព្រះយើងបាត់ដំបងណាហើយគាត់ស្មានថាខ្ញុំស្លាប់ហើយកាលហ្នឹងខ្ញុំប៉ុន្តែខ្ញុំអត់អីដែរព្រោះគេយកទៅចោលទៅក៏ខ្ញុំរស់មួយមកខ្ញុំកាលហ្នឹងទូគាត់ម្ដងហើយគាត់ថាអាប្អូនណៃមកបង្កើតមកប្រចាំឆ្នាំសង្គមគិច្ចកាលហ្នឹងវាអាឆ្នាំចាស់ណាព្រោះជំនាន់ហ្នឹងគេគេឲ្យធ្វើអាឆ្នាំសង្គមគិច្ច ហើយគាត់ជួបខ្ញុំថាហើយគាត់ប្រាប់ខ្ញុំថាកុំអល់កុំកអីឲ្យសោះហើយបើតាមការនេះមកជួយកច្រាមឆ្នាំគាត់ហើយខ្ញុំកាលនេះឈឺ5 10ថ្ងៃគេសែងអត់ដឹងខ្លួនហ្នឹងសែងយកទៅសោះជួបគាត់នៅកំពង់ព្រះអូយអរគុណអរគុណលោកគ្រូទាំងពីរច្រើនឥឡូវសូមសម្រាប់មួយផ្លេតយើងនឹងបន្តស្ដាប់ចម្រៀងលោកគ្រូនូសឹបមួយបទទៀតគឺជំនាញចំណងជើងថាថ្ពល់ថ្ពល់ក្រហម បាទខ្ញុំខំព្យាយាមព្រោះបត់លោកគ្រូជាវិចិត្រសេឲ្យដែរប៉ុន្តែមិនតាន់ជួបសោះព្រោះ operator ឆែកគឺអត់ឃើញសោះបានដាក់តែ YouTube ទេបត់ទាំងអស់ហ្នឹងដូច្នេះឥឡូវយើងស្ដាប់អឺសូមប្រិយមិត្តនិងមិត្តទូរទស្សនិកជនមកស្ដាប់កំសាន្តនៅបទចម្រៀងរបស់លោកគ្រូនូសុបមួយបទទៀតដែលមានចំណងជើងថាថ្ពាល់ក្រហមបាទសូម ល់ក្រហមខ្ញុំផងយូរហើយពណ៌អើយពណ៌នេះហើយដែលបងប្រាថ្នាណាស់បងថាពណ៌ព្រុកណាស់ថាព្រោះតែស្រឡាញ់ថាមួយជីវិតថាមិនចែកដោយចិត្តបងផងទេស្មួនលិនពណ៌អូនប្រអប់លើផ្កាក្នុងលោក អូនស្អាតណាស់ដូចច័ន្ទរះពេលមេឃថ្លាស្រឡាំង ជាពេញរស្មីជាដួងច័ន្ទតាមួយដែលរាំក្នុងដួងចិត្តបងឲ្យស្រលូលល្អត្រកងក្នុងវ័យថាក្នុងពលអូនលូសូនសង្ខាក្រអូបណាងថាមិនណាយទេជីវ៉ា ទេវតាប្រទានឲ្យពររក្សាពណ៌ក្រហមបងអើយបងថាពណ៌ទៀតហើតើហើយកុំខឹង អូបណាំងថាមិនណាយទេជីវ៉ាលិនទេវតាប្រទានឲ្យពររាំងសាពណ៌ក្រហមបងអើយបងថាពណ៌ទៀតតែហើយកុំខឹង នៅនេះភ្លៀងភ្លៀងខ្លាំងណាស់នេះភ្លៀងហើយផ្ទុះទៀតឬថាខ្យល់កន្ត្រាក់ផងណាបាទបាទ បាទអញ្ចឹងសូមជម្រាបលាលោកគ្រូសិនហើយអឺពួកយើងខ្ញុំនឹងតំណាក់តំណងលោកគ្រូបន្តទៅបន្តបន្តិចទៀតបាទសូមលោកគ្រូសម្រាប់សិនចាស់លោកគ្រូលោកគ្រូលើខ្ញុំនិយាយសម្រាប់សិនទៅលោកគ្រូលោកគ្រូអាចសម្រាប់បានកូនមកកាក់កាក់បាននៅកបោបង វាឆ្លងនឹងភ្លៀងវាឆ្លងនឹងភ្លៀងយកតាមមកអូនមកក្នុងកម្ពុជាប៉ាមានកាសមួយនៅក្នុងខតាប់បាត់បានភ្លៀងភ្លៀងខ្លាំងបើសិនជាមានភ្លៀងរំខាន ក្នុងការតំណាក់តំណងសូមខ្ញុំសូមលោកគ្រូសម្រាប់ ដូច្នេះសូមយើងនឹងជួបលោកគ្រូជាវិចិត្របាទជា10នាទីទៀតបាទបាទបាទអរគុណអរគុណលោកគ្រូបាទថ្ងៃនេះគេទៅយល់មែនទេប៉ុន្តែយើងអកសលមិនបានទៅជេគ្នាជាមួយ លោកគ្រូនូសុបអឺ ឲ្យបានចប់ចុងចប់ដើមចប់កម្មវិធីឥឡូវយើងមិនអីទេគឺនៅមានលោកគ្រូជីវចិត្តមួយកំដរប្រិយមិត្តបន្តទៅទៀតហើយលោកគ្រូជីវចិត្តក៏ជា កវីនិពន្ធដែលតសេជូនលោកគ្រូនោះសឹបផងដែរលោកគ្រូមូលហេតុអីដែលលោកគ្រូ តសេបតថៃជូនលោកគ្រូនោះសឹបច្រៀងកាយចំនួនដែលលោកគ្រូនៅអឺ បាទជំរាបសួរសាជាថ្មីម្ដងទៀតមិនមែនមានមូលហេតុអីព្រោះខ្ញុំចូលចិត្តទៅសេបទខ្លះខ្លះកាលហ្នឹងទៅសេឲ្យអ្នកនៅស៊ីដនីនឹងមួយចំនួនដែរកាលហ្នឹងផ្ដើមព្រាមពី8485ហើយក៏មានដូចជាប្អូនសម្រាប់មនីប្អូនបណ្ណាអីហ្នឹងទៅសេធម្មតាបានខ្លះខ្លះចឹងទៅ បាទដល់ក្រោយមកហ្នឹងក៏មានក្រុមហ៊ុនហ្នឹងគេមកតាក់តងទោះបាន ពី3ហ្នឹងហើយខ្ញុំឥឡូវហ្នឹងវាភ្លេចអស់ទៅក្រោយមកបើនៅចាំចាំមកក្រុមហ៊ុនថានេះទៀតបាទគាត់បានតាក់តងក្រុមហ៊ុនដែលដែលដែលដែលមានទីតាំងនៅស្រុកខ្មែរហ្នឹងមែនលោកគ្រូបាទក្រុមហ៊ុនដែលដែលតំណាងតំណងនៅនៅនៅនេះឯងហើយកាលហ្នឹងបងអូនប៊ុនចន្ទថនណាកាលនៅរស់ហ្នឹងគឺគាត់មកជួបទៅគាត់ចង់សុំបត់ខ្លះ ក៏ទៅសេឲ្យគាត់ខ្លះទៅបាទដល់ដល់សាលបត់ខ្លះហ្នឹងក៏ឲ្យថាមានហ្នឹងគាត់យកទៅផ្ញើទៅលោកវ៉ាន់ផាតហើយលោកអ៊ុំតារាហ្នឹងគាត់ជាអ្នកសម្រួលតន្ត្រីពួកលោកគ្រូគ្រូអស់ហ្នឹងគាត់ប្រកែណាខាងអ្នក composer ហើយគាត់ជាជើងចាស់ពីដើមដែរណាបាទគាត់ប្រកែខាងវិយលឡុងយកអីផងបាទដូចឥឡូវលឺសូថាចាស់ត្រុនត្រៀមមែនតើហើយបាទ បាទបាទអញ្ចឹងបានន័យថាលោកគ្រូក៏បានទៅសីបត់ច្រើនដល់អ្នកចម្រៀងការចំនួនទស្សវត្សចិត្ត90នឹងគឺមិនប្រកាន់អ្នកចម្រៀងមួយណាទេបាទមិនប្រកាន់ទេរហូតដល់ក្មេងៗអីឥឡូវនេះខ្ញុំសឹងនឹងភ្លេចឈ្មោះ អ្នកចម្រៀងទាំងអស់នឹងទៀតផងបាទមានមានប្រហែលជា700បទដែរបាទបាទបាទ គេឆ្លេះពីចម្រៀង ទៅហើយបើយើងមានឱកាសយើងនឹងអញ្ជើញលោកគ្រូនូសុបមកសាជាថ្មី នៅសប្តាហ៍ណាមួយទៀតដូច្នេះឆ្លេះពីចម្រៀង ទៅលោកគ្រូថ្ងៃនេះមានកំណាបអីទេលោកគ្រូរំណាបអីដើម្បីកំដរអារម្មណ៍ប្រិយមិត្តយើងបាទអរគុណដើម្បីចុងក្រោយនេះព្រោះយើងក៏ ខ្ញុំចូលចិត្តកំណាបអញ្ចឹងចង់ស្ដាប់កំណាបយល់បាទអរគុណដោយសារពេលវេលាយើងក៏ចុងក្រោយនេះខ្ញុំក៏ជូនកំណាបខ្លីមួយចុះមិនយកកំណាបវែងទេយកតែកំណាបមួយអឺអឺជាកំណាបបទពាក្យ8ហើយតាក់តែងចែងនៅក្នុងទម្រង់បទរមាំងដើរព្រៃបាទចំណងជើង មានន័យថាវិតកៈឬក៏វិតកពីវិតកហ្នឹងមានន័យថា emotional គឺថាវា កំសត់ឬក៏សង្ហេះសង្ហោចខ្លោចផ្សាដូច្នេះសូមជូនអឺប្រិយមិត្តអឺប្រកេនជូនបងប្អូនជនរួមជាតិយើងកំសាន្តខ្លះៗហើយបើមានការខ្វះខាតយ៉ាងណាសូមមេត្តាអភ័យទោសផងបាទ សັກអើយមុតផុតឆ្ងាយស្ដាយរលឹកចិត្តអើយភ្លឹកនឹកដល់សល់សោកាតែឯងអើតែអើយឯងរែងក្រុមដំអរាវៀងអើយស្នា ចាច្រើនឋានទីតីជុំអើយទុងទ្រង់មានរៀនរួមថ្នាក់វោអើយលៈរៈមិត្តវិទ្យាល័យរំអើយនីគ្រាស្ម័គ្រហរតីមានអើយនៃថ្ងៃចិត្តឥតមួម៉ងពេញអើយចិត្តស្និទ្ធជាប់ភ័ព្វយើងណាស់ យចាំងអើយច្បាំងក្រាំងក្រែលដែលអូនបងសាច់អើយចាថាពិតរិទ្ធចំណងនួនអើយឡងប៉ងស្និនចិនមូលគ្នាវ៉ាអើយកងបងបែកផ្លៃទីឋានខអើយខានប្រានព្រាត់ផ្្លាត់ព្រោះគ្រា សង្ឃអើយក្រៀមរៀមឆ្ងាយកាយពងា កម្មអើយពីរារាំងពាំងស្នេហា មេឃអើយខ្ពងព្រោះនៅពៅប្រត់ឆ្ងាយអើយសែនអើយស្ដាយកាយមុំខ្ញុំទុំខាសាំងអើយមុតផុនភ្នែករែងចលសា ចំអើយណាចាឲ្យសោយកងទុកព្រាងអើយពាយរៃពំនំពីងផងអើយរាល់អើយដងបងផ្លឹកនឹកដល់មុខ រអើយសល់ខ្វល់ខ្វាយឆ្ងាយភូមិស្រុកលំអើយអុកបបបែនណែនអារម្មណ៍ស៊ូអើយទ្រាំក្រំគ្រាជាផលកម្មរងអើយចាំផ្សំចិត្តត្បិតក្រៀមក្រំជាតិអើយក្រោយឲ្យជុំមុំនឹងខ្ញុំ កុំអើយបែក ចែកផ្លូវនៅជាតិមុខបាទសូមអរគុណបាទអរគុណលោកគ្រូគ្រូសូមសួរថាបទហ្នឹងគឺជាពាក្យប្រមាណដែរហើយខ្ញុំដូចផ្លែកផ្លែកផ្លែកថងថា មានពាក្យអើយអើយអីអញ្ចឹងគ្រូបាទអឺបទនេះគឺជា កំណាប់ ការបទពាក្យ8ព្យាង្គហើយតាក់តែងនៅក្នុងទម្រង់ទម្រង់បទរំវាំងដើរព្រៃ ហេតុអីបានជាគេដាក់បទនឹងជារមាំងដើរព្រៃគឺដូចជាមែនតេនឹងសមុទ្រសមុទ្រផុតឆ្ងាយស្ដាយរលឹកបាទវាវាចឹងហ៎ប៉ុន្តែដល់ហើយអាស័កនេះកាត់មួយសិនកាត់យកអើយឬក៏អើយហ្នឹងណាបាទហើយចាប់ដាក់មុតបាទសាក់អើយមុតផុតឆ្ងាយស្ដាយរលឹកអីគេនេះមុតជូននឹងផុតអាអាពាក្យប៉ុណ្នេះគឺគាត់ជូនគេដល់ឆ្ងាយស្ដាយជូននឹងឆ្ងាយ ណាសាំងអើយមកផុតឆ្ងាយស្ដាយរលឹកវាដើរបតបបតបគ្នាដូចរមាំងវាដើរដែរវាព្រៃវានឹងវាខ្លាយអាទើអាស្នែងហ្នឹងព្រោះស្នែងវាវាដើรงក់ងក់ចេះបាទដូច្នេះអាអាតំណាក់ទំនោរនៃការចាប់ចងជួនចំនួនភៀងហ្នឹងវាទៅរំដំគ្នាងក់ងក់ងក់ហ្នឹងវាប្រតិកកលៈប្រតិកគ្នាដូចថារមាំងហ្នឹងវាដូចតាក់ព្រៃអញ្ចឹងវាខ្លាយតាក់ព្រៃដូច្នេះវាអញ្ចឹងបាទគេដាក់បត់ហ្នឹងគេហៅថាទម្រង់បត់រមាំងដើរព្រៃបាទ ស័កអីមុតផុតឆ្ងាយស្ដាយរលឹក ចិត្តអើយភ្លឹកចិត្តភ្លឹកហ្នឹងដូច្នេះអាចិត្តហ្នឹងយកអើយហ្នឹងមកដាក់កដាលជក់អាភ្លឹកហ្នឹងទៀតចិត្តអើយភ្លឹកនឹកដល់សល់សោកាណានឹកជួននឹងភ្លឹកដល់ជួននឹងសល់អាសល់ជួននឹងដល់សោកាបាទតែអើយឯងរែងក្រំដំអរាវាអើយស្នាគេណាដូចវាអើយស្នាយើងវាស្នាណាពាក្យតែមួយប៉ុន្តែយកអើយនោះមកកាត់បាទអើយបាទ វាអើយស្នាចាច្រើនឋានទីតីណាអាអាចារ្យហ្នឹងជួននឹងស្នាហើយដល់ឋានជួននឹងច្រាណាត់ខាងដើមជាប់ជាប់គ្នាហ្នឹងដូចថាវាកក់ខ្លាច់ហ្នឹងណាបាទជំទង់ឃ្លាទី2បាទល្បាស់ទី2ឃ្លាទី1បាទជុំអើយទុងទ្រង់រៀនមានរួមថ្នាក់វអើយលាក់វលាក់ហ្នឹងណាឃើញទេ មែនតែនទៅវាតោះវលៈដូច្នេះអ្នកអានតោះតែមើលពាក្យហ្នឹងសិនបើមិនចឹងទេឧបមាថាសាច់អើយចាវវអានសអើយចាបណ្ដោយតោះតើជីវ័នហ្នឹងអញ្ចឹងហ្នឹងចូលមកក្នុងផ្ទះបាទលោកអញ្ជើញមកភាសាទៀតអត់អីអរគុណច្រើនបានស្វាគមន៍ភាសាជាថ្មីម្ដងទៀតបាទឥឡូវចង់បញ្យល់ពីប្រមាត់ទៀតបាទ បាទបាទអញ្ជើញបាទអឺពាក្យ8ក្នុងទម្រង់បទរមាំងដើរព្រៃហ្នឹងគឺគេតែងបែបហ្នឹងឯងបាទសាច់អើយចាថាពិតរិតចំណងនួនអើយល្អងប៉ងស្និទ្ធចិត្តមូលគ្នាណាវ៉ាអើយកងបងបាយផ្លៃទីឋានខអើយខានប្រានព្រាត់ផ្លាត់ព្រោះគ្រាសង់អើយក្រៀមរៀមឆ្ងាយកាយពងាកម្មអើយពីរៀបរៀងពាំងស្នេហាអូម៉ាថាបើយើងអត់ដឹងថាហ្នឹងជាពាក្យបត់រមាំងដើរព្រៃទេមុខតាសអើយក្រៀម បាទដូច្នេះយើងយកយើងតលមើលភាសាហើយអូអានេះពាក្យសង្គ្រាមយកអើយនឹងមកដាក់នៅកដាលកាត់អាសង់ហ្នឹងឯងបាទសង់អើយក្រាមហ្នឹងឯងមេឃអើយខ្ពស់គ្រោះនៅពៅប្រត់ឆ្ងាយសែនអើយស្ដាយកាយមុំខ្ញុំទុក្ខាស័កអើយមុតផុតភ្នែករែកជលសា ចំអើយណាចំណាហ្នឹងណាបាទចំអើយណាចាឲ្យសោយកងទុកព្រះអើយពីរីពំនាំពាកផងរាល់អើយដងបោកភ្លឹកនឹកដល់មុខ រោងអុយសល់ប្រសល់រោងអុយសល់ខ្វល់ខ្វាយឆ្ងាយភូមិស្រុកលំអើយអុកបុកបែនណែនអារម្មណ៍បាទនេះគឺជាទម្រង់បတ်បែបរមាំងដើរព្រៃក្នុងកំណាប់បတ်ពាក្យ8ព្យាង្គបាទសូមអរគុណក្នុងចំណងជើងនេះគឺវិតកអរគុណលោកគ្រូហើយជំរាបសួរលោកគ្រូនោះសិបភាសាជាថ្មីភាសាទៀតខ្ញុំចូលមកក្នុងផ្ទះបានលឺបាទច្បាស់ចាស់លើនេះច្បាស់ ដកនេះច្បាស់ជាងមាញ់បាទហើយមិនមិនមានទស្សនិកជនអឺប្រិយមិត្តដែលទស្សនាហ្នឹងគាត់ចង់អឺសនំពោលោកគ្រូច្រៀងបទដែលលោកគ្រូធ្លាប់ច្រៀងរឿងទឹកដីកម្ពុជាក្រោមណាសូមលោកគ្រូជួយបង្ហើមក clear លោកគ្រូដើម្បីជាសំណូមពររបស់ប្រិយមិត្តយើង បាទលោកគ្រូតើលោកគ្រូអាចជាងជូនបានទេលោកគ្រូជាងអត់អីទេខ្ញុំជាងជូនបានគាត់អត់ដឹងប្រូលហ្នឹងបាទព្រោះជាងវាមានស្រីមកឃ្លាប្រុសមកឃ្លាបាទឥឡូវជាងតែតើលោកគ្រូមកឃ្លាបានទេលោកគ្រូបាទបាទអីឥឡូវជាងណាបាទបាទលោកគ្រូអញ្ជើញរាប់រាប់ជូនគាត់ទៅ 1 2 3លោកគ្រូអញ្ជើញបាទខ្ញុំមានកំហុសក្បត់ពីអ៊ូដូនតាคล้ายคลวนទៅជីសត្វលីរុយក្នុងស្រោមរត់ចោលទឹកដីដ៏ស្របំប្រង អកម្ពុជាក្រោម ដែនកំណើតធ្លាប់ល្បីបាទស្ដាប់ព្រះកទាំងទឹកក្លៀងពុលលាវតាជីងតាខ្មៅមាត់ជ្រូកស្រុកព្រៃឬសីកងថ្មអូធំសង្រងដំរីណោធំមើលសៃ ជើងព្រៃក្រមួនសយ៉ាងសាបានសាច់ហើយឆៃសបាយជន់ពៀលកាកាយឆ្លក់លបាយពីលីអូកំពុងតត្រៃទាំងទីនេះត្រៃអង្គទេវតា សូមមេត្តាជួយស្រោចស្រង់ផងបាទបាទអរគុណលោកគ្រូអរគុណច្រើនអាយុនេះអាយុគ្រាន់តែតួលេខមែនលោកគ្រូគឺសំលេងនៅតែស្ដាយស្ដាប់ទៅគឺដូចដូចបាត់បាត់គាត់គាត់មានមានន័យណាស់ បាទនឹងខ្ញុំអធិប្បាយដាក់នៅកសែតខ្ញុំរាល់ថ្ងៃនឹងយកដាក់ក្រោយពីការចាក់រត់យូរហើយបាទជាឲ្យខ្ញុំអធិប្បាយពីមុខពីមុខរហូតបាទអត់អត់មានចាំថ្ងៃណាមួយខ្ញុំផ្ញើកសែតឲ្យស្ដាប់ឲ្យក្មួយស្ដាប់លោកគ្រូសូមសូមជំរាបសួរថាលោកគ្រូតើដឹងតាកវីនិពន្ធបទហ្នឹងជាអ្នកណាទេលោកគ្រូ មានឈ្មោះអីដែរអឺអ្នកប្រពន្ធបត់ហ្នឹងគឺខ្ញុំជាងឲ្យផលិតកម្មកម្មករគឺលោកខៀវកថាអូខៀវកថាបាទខៀវកថាគាត់អ្នកប្រពន្ធបត់ហ្នឹងអរគុណអរគុណលោកគ្រូបាទថតឲ្យផលិតកម្មកម្មករហ្នឹងច្រើនខៀវកថាតែងបាទអូខេឥឡូវកម្មវិធីយើងក៏ឈានចិត្តដល់ទីបញ្ចប់ផងដែរហើយ ហើយមុននឹងបញ្ចប់កម្មវិធីរបស់យើងខ្ញុំបាទសូមអឺសូមយោបល់អំពីលោកគ្រូនោះសឹបបន្តិចសូមលោកគ្រូមានប្រសាសន៍ជាអនុសាសន៍បន្តិចដើម្បីជូនដល់កម្មវិធីរបស់យើងលោកគ្រូសូមក្រុមជើញបាទជាតិដំបូងនេះមុនខ្ញុំឃ្លាតឆ្ងាយទៅគឺខ្ញុំក៏សូមគោរព ដល់បងប្អូនទាំងអស់ជាពិសេសបដិជនដែលកំពុងតែតាមទស្សនកាលាយនេះហើយក៏សូមគោរពដល់បងប្អូននៅឯនេះសមុទ្រក៏ដូចជានៅក្នុងប្រទេសដែរខ្ញុំបាទជាអ្នកចម្រៀងដែលវ័យចំណាស់ជាងគេនេះគឺថាក្រាន់តែមាន ចង់ប្រាប់ដំបូងមានដល់ក្មេងៗជំនាន់ក្រោយជាពិសេសដូចក្មេងៗអ្នកចម្រៀងជំនាន់ក្រោយនោះគាត់ថាសិល្បៈធ្វើម៉េចយើងដើរធ្វើម៉េចកុំអោយគេថាសម័យហួស បាទកុំបុរាណពេកបុរាណតែមិនយឺតបាទសម័យតែកុំឲ្យបរទេសពេកបាទដូច្នេះគឺថាប្រពៃណីរបស់យើងគឺយើងមិនត្រូវចោលទេតាំងពីបទចម្រៀងដូចលោកគ្រូវិទ្យាវិចិត្រមានប្រសាសន៍ចឹងតែបទចម្រៀងមានន័យខ្លឹមសារហ្នឹងគឺតាក់ទាញអារម្មណ៍ដូចយើងថាសប្ងៃនេះគឺយើងតែចម្រៀងត្រូវសូម្បីតែចម្រៀងលោកអធិរិទ្ធសន្ធិសមុទ្រដែលគាត់ស្លាប់ទៅចម្រៀងគាត់នៅរស់ បាទអញ្ចឹងខ្ញុំចង់និយាយចឹងថាធ្វើម៉េចអត្តន័យធ្វើម៉េចកុំឲ្យចោលទៅទៅពីនេះដើមរបស់យើងកុំឲ្យចោលវប្បធម៌អរិយធម៌របស់យើងប៉ុណ្ណឹងក៏សូមផ្ដាំទៅចំនួនមេឃមេចំនួនក្រោយគឺខ្ញុំសូមផ្ដាំទៅប៉ុណ្ណឹងពីសលឿងសិល្បៈបាទបាទអរគុណគ្រូអរគុណច្រើន ចំពោះអនុសាសន៍ប្រសាសន៍ដល់ក្បោះក្បាយហើយនឹងចែករំលែកដល់កូនខ្មែរចំនួនក្រោយជាពិសេសផ្នែកខាងសិល្បៈ ហើយនឹងអរគុណចំពោះការចូលរួមរបស់លោកគ្រូនៅពេលវេលាមានតម្លៃរបស់លោកគ្រូដែលដែលបានចំណាយពេលវេលាដែលមានតម្លៃហើយទាំងបើតាមដឹងទៅលោកគ្រូក៏មិនសូវអង្គុយមិនសូវបានយូរដែរប៉ុន្តែថ្ងៃនេះគឺលោកគ្រូអង្គុយបាន1ម៉ោងសម្រាប់កម្មវិធីរបស់យើង គឺខ្ញុំខ្ញុំបាទសូមបាទខ្ញុំយូរកម្មវិធីហើយនឹងបដិជគុណដែលជា អ្នកចាត់ចែងកម្មវិធីហ្នឹងគឺសូមអរគុណលោកគ្រូខ្លាំងមែនទែនចំពោះការចូលរួមនៅក្នុងថ្ងៃនេះលោកគ្រូណាហើយបន្តមកគឺខ្ញុំបាទសូមសូមអនុសាសន៍ប្រសាសន៍ពីលោកគ្រូជីវចិត្តបន្តិចដែរដើម្បីជាការចែករំលែកលោកគ្រូសូមក្រុមជើញបាទបាទអរគុណមិនជាខុសពី លោកនោះស៊ុបប្រមាណនេះពីព្រោះគាត់ក៏កាន់តែចាស់ទៅហើយហើយសង្ឃឹមថាបងប្អូនដែលជាប្រជំចនតាទាំងឡាយចំនួនក្រោយនឹងគឺថាអាចថែរក្សានៅទៅលើតម្លៃវិស័យសិល្បៈវប្បធម៌អសរសាស្ត្រជាតិរបស់យើងហើយយើងបញ្ចេញផ្នែកទំនៀមទម្លាប់ជាអត្តសញ្ញាណជាតិរបស់យើង គឺទៅលើវិស័យសិល្បៈនេះហើយដែលជាកញ្ចក់ឆ្លុះបញ្ចាំងនៅតាំងពីសុភ័ណភាពចរិតលក្ខណៈ ប្រពៃណីដូនតាជនជាតិខ្មែរយើងដែលធ្លាប់មានចាប់តាំងពីសម័យបុរេប្រវត្តិមកម្លេះបាទហើយពួកយើងទាំងអស់គ្នាដឹងហើយថាយើងជាសិល្បករក្តីជាសិល្បករនីក្តី គឺជាអ្នកដើរតួនាទីមួយសំខាន់ណាស់សម្រាប់បង្ហាញដល់តតយៈលោកទាំងអស់ឲ្យគេ បានដឹងបានឮថាអូខ្មែរបុរេសម័យ ដើមក្តីសម័យបច្ចុប្បន្នក្តីគេថាមាន ទំនៀមទម្លាប់បព្វធម៌អរិយធម៌ខ្ពស់បាទសំខាន់ពីយូរលោកណាមកហើយបាទដែនដីតាំងពីនគរភ្នំនគរគោកធ្លុករបស់យើងដែនទាំងអស់ទឹកទាំងអស់ហ្នឹងគឺថាប្រេព្រឹក្សាឡាតាវ័នហ្នឹងគឺជាសម្បត្តិវប្បធម៌របស់យើងទាំងអស់ទាំងសិល្បៈរូបីក្តី ទាំងសិល្បៈអរូបីក្តីគឺថាយើងត្រូវតែរក្សាតម្លៃខ្លួនយើងជានិច្ចដើម្បីបង្ហាញដល់គេសុភ័ណភាពដល់បងបងបងដល់ប្រទេស ឬក៏ដល់អ្នកជិតខាងយើងឲ្យគេនៅតែมันអាចបំភ្លៃយករបស់យើងទៅកើតបានបាទសូមអរគុណអរគុណទាំងអស់បាទអរគុណអរគុណលោកគ្រូទាំងពីរអរគុណលោកគ្រូទាំងពីរផ្សាយជាថ្មី ម្ដងទៀតដែលនៅការចំណាយពេលវេលាដែលមាន តម្លៃហើយនាទីយើងក៏ដល់ទីបញ្ចប់ផងដែរមុននឹងបញ្ចប់ខ្ញុំបាទសូមគោរពជូនពរលោកគ្រូទាំងពីរសូមមានសុខភាពល្អកម្លាំងពលំមួន ដើម្បីនៅជាមលុប ផ្នែកសិល្បៈនេះរហូតតទៅហើយនឹងចែកបទពិសោធន៍ដល់សិល្បករសិល្បករនីចំនួនក្រោយហើយជាពិសេសគឺអឺបានអញ្ជើញមកចូលរួមក្នុងកម្មវិធីរបស់អឺទូរទស្សន៍ KKCC TV នៅសប្តាហ៍ក្រោយក្រោយទៀតបាទបាទហើយសូមអរគុណប្រិយមិត្តផងដែរដែលបានទស្សនាកម្មវិធីការ live បន្តផ្ទាល់របស់ទូរទស្សន៍ KKCC TV ដែលមាន លោកគ្រូជីវចិត្តនិងលោកគ្រូនូសុបដែលជាអ្នកវាគ្មិនដល់ល្បីថ្ងៃនេះគឺមានកិត្តិយសខ្លាំងមែនទេខ្ញុំបាទសូមតែនិយាយហេតុយេទៀតថាគឺមានកិត្តិយសខ្លាំងមែនទេដែលបានលោកគ្រូចំណាយពេលវេលាលោកគ្រូទាំងពីរចំណាយពេលវេលាចូលមកចូលរួមក្នុងកម្មវិធីរបស់យើងហើយនឹងសូមអរគុណចំពោះប្រិយមិត្តទាំងអស់ដែល តាមដាន ផងដែរសូមជួបពួកប្រិយមិត្តទាំងអស់សូមជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនជៀសផុតពីរោគាភយាធិទាំងពួង កំអីកំបីឃ្លៀងឃ្លាតឡើយបាទកម្មវិធី ទូរទស្សន៍ KKCC TV កម្មវិធីសិល្បៈនិងវប្បធម៌នៅពេលនេះសូមចប់ តែត្រឹមនេះសូមគោរពនិងសូមជម្រាបលាបាទសូមសូមអរគុណអោរណោណោណោអើ